វិធីតែមួយគត់ដើម្បីរំដោះប្រទេសជាតិងួនអ៊ីងកុកបានចូលជា សមាជិក សង្គមនិយមបារាំងព្រោះគឺជាវិធីតែមួយគត់ដែលអាចផ្ដល់សេរីភាពដល់ជនជាតិវៀតណាមបានបកសង្គមនិយមបារាំងបានរៀបចំការប្រជុំធំនៅទីក្រុងធួហើយការប្រជុំលើកនេះបានធ្វើឲ្យគេបែកបាក់គ្នាយ៉ាងខ្លាំងម្យ៉ាងទៀតក្នុងការប្រជុំបកសង្គមនិយម បារាំងលើកនេះងួនអ៊ីងកុក បាននិយាយពីរឿងក្រៅដែលគេ បានស្នើទៅកាន់អង្គប្រជុំនៅ website តែមិនត្រូវបានគេចាប់អារម្មណ៍នោះទេនៅក្នុងទីក្រុងនោះក៏មានបញ្ញវន្តឆ្វេងនិយមចូលរួមជាមួយដែរដូច្នេះការប្រជុំលើកនោះបានផ្ដល់មេរៀនដល់គេថាបញ្ញវន្តសង្គមនិយមមានតែវោហារប៉ុន្តែរកអំណាចដើម្បីចាត់ការអ្វីមិនបានឡើយដូច្នេះអាចសរុបបានថារដ្ឋសភាមិនមែនជាកន្លែងសម្រាប់តស៊ូរបស់បណ្ដាប្រទេសដែលត្រូវគេជិះជាន់នោះទេ ហើយក៏មិនមែនជាកន្លែងសម្រាប់ដោះលែងពន្ធនាការរបស់របបមូលធននិយមដែរនិងមិនមែនជាកន្លែងដើម្បីប្រកាសឯករាជ្យរបស់បណ្ដាប្រទេសដែលនៅក្រោមអាណានិគមឡើយម្យ៉ាងទៀតនៅក្នុងទីប្រជុំក៏យល់ស្របឲ្យក្រុមឆ្វេងនិយមរបស់បកសង្គមនិយមបារាំងបោះបង់ចោលបកចាស់ហើយមកបង្កើតបកកុម្មុយនីបារាំងចាប់តាំងពីពេលនោះមកងួនអ៊ីងគុកក៏ក្លាយជាសមាជិកបកនោះតាំងពីចាប់ផ្ដើមដំបូងមកផងដែរ ការបដិវត្តធំរបបវណ្ណៈកម្មកររបស់រុស្ស៊ីដែលដឹកនាំដោយលេនីនបានធ្វើឲ្យកក្រៅទូទាំងពិភពលោកហើយអ្វីដែលសំខាន់នោះគឺវាបានផ្ដល់ក្តីសង្ឃឹមឲ្យមនុស្សដែលត្រូវបានគេជិះជាន់និងត្រូវគេយកប្រៀបហើយហេតុការណ៍លើកនេះគឺជាកម្លាំងចិត្តរបស់មនុស្សនៅក្នុងប្រទេសអាណានិគមដែលគិតចង់រំដោះខ្លួននិងប្រទេសជាតិរបស់ខ្លួន ងួនអ៊ីងកុកជាយាមសិក្សាអត្ថបទនិងទ្រឹស្ដីរបស់លេនីននិងមើលឃើញថាមានតែការធ្វើបដិវត្តន៍ប៉ុណ្ណោះដែលអាចបំដោះប្រទេសជាតិនិងប្រជាជនរបស់ពួកគេបាននៅពេលដែលលេនីនធ្វើបដិវត្តន៍បានសម្រេចក៏បានឧបត្ថម្ភបកកុម្មុយនីសនៅក្នុងប្រទេសបារាំងដោយមានការចាត់តាំងអង្គកុម្មុយនីសសកលឡើងហៅថា Comiter ដែលអង្គការនេះងួនអ៊ីងកុកមានចំណែកនៅក្នុងដំណើរការដែរហើយទាំងនេះបានធ្វើឲ្យងួនអ៊ីងកុកមានទស្សនវិស័យកាន់តែទូលំទូលាយ នឹងដឹងកាន់តែច្រើននិងយល់បានកាន់តែច្បាស់ឡើងកាលណាជាមួយ គ្នានោះដែរបកុំនីចិនដឹកនាំដោយជូអិនឡាយនិងតេងស៊ីពីងក៏បានមកប្រទេសបារាំងដើម្បីយកពលកររបស់ចិនមកជំនួសពលករបារាំងដែលបានស្លាប់អស់ជាច្រើននៅក្នុងសង្គ្រាមលោកលើកទី1ការងារនេះគឺជាការងារដែលធ្ងន់និងគ្រោះថ្នាក់ខ្លាំងណាស់ដូចជាដោះមីនធ្វើជាកម្មកររោងចក្រជាដើមតែតេងស៊ីពីងក៏បានចូលមកធ្វើជាកម្មករនៅក្នុងលើកនេះដែរហើយ លើកនេះក៏បានធ្វើឲ្យកម្មករស្លាប់អស់ជាច្រើនទៀតផងដែរមុនអ៊ីងគុកនៅតែបដិបត្តិភារកិច្ចបន្តទៀតដូចជាបង្កើតទំនាក់ទំនងជាមួយនឹងជនជាតិវៀតណាមនៅក្នុងប្រទេសបារាំងធ្វើដំណើរទៅកាន់កន្លែងនានាដើម្បីប្រជុំណែនាំនិងផ្ដល់គំនិតតាក់ទងនឹងការតស៊ូរបស់ជនជាតិវៀតណាមងួនអ៊ីងគុកធ្វើសកម្មភាពនៅក្នុងប្រទេសបារាំងដើម្បីប្រឆាំងជាមួយនឹងបារាំងដែលគ្រប់គ្រងវៀតណាម ហើយដំណើរការនៃការធ្វើសកម្មភាពនៅក្នុងប្រទេសបារាំងរបស់ងួនអ៊ីងគុក បានដឹងទៅដល់អ្នកស្នេហាជាតិនៅក្នុងប្រទេសវៀតណាមដូច្នេះហើយទើបធ្វើឲ្យមានការជឿជាក់ខ្លាំងនិងមានកម្លាំងចិត្តខ្លាំងក្នុងការរំដោះប្រទេសជាតិមាតុភូមិរបស់ខ្លួនប៉ុន្តែនៅប្រទេសបារាំងមិនមែនជាកន្លែងសុវត្ថិភាពសម្រាប់ងួនអ៊ីងគូបតទៅទៀតឡើយព្រោះរដ្ឋាភិបាលបារាំងចាប់ផ្ដើមតាមដានគេជាប់ដូច្នេះគេចាំបាច់ត្រូវតែចាក់ចេញពីប្រទេសបារាំងទៅកាន់ប្រទេសសូវៀតដោយសម្ងាត់បំផុតវត្ថុបំណងក្នុងការទៅរុស្ស៊ីលើកនេះ ដើម្បីជួបជាមួយនឹងលេនីនប៉ុន្តែគ្មានឱកាស បានជួបឡើយព្រោះលេនីនបានស្លាប់មុនទៅហើយទោះបីជារុស្ស៊ីអាចឆ្លងផុតពីការធ្វើបដិវត្តធំ បានក៏ដោយប៉ុន្តែ នៅតែរញ៉េរញ៉ៃនៅឡើយព្រោះប្រទេសនេះបានឆ្លងកាត់សង្គ្រាមដល់ទៅ2ដងទាំងសង្គ្រាមលោក និងសង្គ្រាម កណ្ដាលទីក្រុងដូច្នេះទើបមិនសូវមានភាពស្ងប់ស្ងាត់មានទាំងអ្នកក្រ ស្រុកទេសពោពេញទៅដោយអ្នកសំទាន និងក្មេងកំព្រា ធ្វើឲ្យប្រទេសដ៏ធំមហាសាលពោពេញទៅដោយបញ្ហាដោយសារតែការរើបំរាស់ខណៈដែល ចក្រពត្តិនិយមលោកខាងលិច មានដូចជា ប្រទេសអង់គ្លេសបារាំងនិងសហរដ្ឋអាមេរិកក៏បានឡោមព័ទ្ធប្រទេសរុស្ស៊ីដែរព្រោះមិនចង់ឲ្យប្រទេសរុស្ស៊ីរីកចម្រើននិងរឹងមាំចំណែកទីក្នុងវិញពួករុស្ស៊ីសឬពួកកងកម្លាំងស្ដាំនិយម ដែលពួកគេជារបបចាស់ក៏បាន សាងចលាចលឲ្យរុស្ស៊ីដែលកំពុងអភិវឌ្ឍដែរ ប៉ុន្តែប្រជាជនរុស្ស៊ីមានភាពអំណត់ខ្លាំងណាស់ហើយថែមទាំងខិតខំប្រឹងប្រែងនិងព្យាយាមកសាងខ្លួនទៀតផងដូច្នេះហើយទៅវាមិនមានអ្វីប្លែកនោះឡើយដែលនាអនាគតប្រទេសរុស្ស៊ីคล้ายជាប្រទេស ដែលរីកចម្រើនខ្លាំងយ៉ាងឆាប់រហ័សនោះនិយាយពីងួនអ៊ីងគុកវិញក្រៅពីខិតខំប្រឹងប្រែងសិក្សាទ្រឹស្ដីរបស់ម៉ាក់លេនីនហើយគេបានសរសេរអត្ថបទស្នើទៅអង្គការ Comintern ដែលជាអង្គការកុម្មុយនីសកលឲ្យយល់ស្របនិងយល់ស្ថានភាពរបស់ប្រជាជនរបស់ប្រទេសដែលស្ថិតនៅក្រោមអាណានិគមដែលពួកគេមានជីវិតលំបាកជាងកម្មករនៅក្នុងប្រទេសមូលធននិយមលោកខាងលិចទៅទៀតនៅក្នុងការប្រជុំរដ្ឋសភា Congress លើកទី5មួនអ៊ីងគុកបានថ្លែងសន្ទរកថារៀបរាប់ពីទិរណកម្មរបស់លទ្ធិដាក់អាណានិគមនិងក្តីទុកលំបាករបស់ប្រជាជនដែលរស់នៅក្នុងប្រទេសអាណានិគម។ ហើយគេបាននិយាយថាមានតែលទ្ធិម៉ាក់លេនីនប៉ុណ្ណោះ ដែលអាចរំដោះពន្ធនាគារនេះចេញមកបាននៅក្នុងវគ្គ1នៃការថ្លែងសន្ទរកថារបស់ងួនអ៊ីងគុកគាត់បាននិយាយថានៅក្នុងអាណានិគមរបស់បារាំងគ្រប់ទីកន្លែងមានតែភាពក្រីក្រ ភាពអត់ឃ្លាន កំហឹងនិងការស្អប់ខ្ពើម ដែលពុះកញ្ជ្រោលនៅក្នុងចិត្តរបស់ប្រជាជនអ្វីអ្វីទាំងអស់នេះគ្រប់គ្រាន់ហើយសម្រាប់ធ្វើឲ្យប្រជាជនក្រោកឡើងដើម្បីតស៊ូរំដោះខ្លួន។ និងមានកន្លែងដែលប្រជាជនក្រោកឡើងតស៊ូជាច្រើនប៉ុន្តែការតស៊ូរាល់លើកណា គឺសំដៅទៅលើការ បង្ហូរឈាមនិងភាពបរាជ័យព្រោះថា ប្រជាជនខ្វះអង្គការនិងខ្វះមេដឹកនាំចាត់តាំងដូច្នេះសូមអង្គការកុម្មុយនីសកលត្រូវតែជួយគេចាត់តាំងគេនិងរោគភ្នាក់ងារដើម្បីនាំផ្លូវធ្វើបដិវត្តនិងនាំរំដោះជាតិដល់ពួកគេទាំងនោះផងងួនអ៊ីងកុកនៅក្នុងប្រទេសរុស្ស៊ីមិនយូរប៉ុន្មានក៏ត្រូវទៅ បន្តនៅប្រទេសចិនទៀតព្រោះ ថានៅភាគខាងត្បូងនៃប្រទេសចិនជាប់ជាមួយនឹងប្រទេសកំណើតរបស់គេដូច្នេះអង្គការកុម្មុយនីសកលក៏សម្រេចបញ្ជូនគេទៅជួយការងាររបស់ឧត្តមសេនីយ៍ Mikhail Borodin ដែលរុស្ស៊ីបានបញ្ជូនឲ្យទៅធ្វើទូតអាជីវកម្មនៅក្នុងប្រទេសចិនកាលពីជំនាន់ដែលបកកុម្មុយនីសចិននិងបកកុម្មុយនីសនិយមចិនរបស់ស៊ុនយ៉ាសេនដែលជាមិត្តនឹងគ្នាហើយសូវៀតក៏បានឧបត្ថម្ភកងកម្លាំងបដិវត្តរបស់ចិនដើម្បីតស៊ូជាមួយនឹងមេតបទាំងឡាយនៅក្នុងប្រទេសចិនដែរ។ ងួនអ៊ីងកុកក៏បានធ្វើដំណើរជាមួយនឹងគណៈទូតមួយក្រុមក្នុងនាមជាអ្នកបកប្រែឲ្យការធ្វើដំណើរចូលទៅក្នុងប្រទេសចិនខាងត្បូងក្នុងលើកនេះបានប្រយោជន៍ជាច្រើនព្រោះគេបានមានឱកាសជួបជាមួយនឹងបងប្អូនជនរួមជាតិវៀតណាមរបស់គេដែលរួមគ្នាតស៊ូជាមួយនឹងពួកដាក់អាណានិគមបារាំងបន្ទាប់មកគេបានរត់គេចចូលទៅរស់នៅក្នុងទឹកដីប្រទេសចិនម្យ៉ាងទៀតនៅខេត្តខ្វាងតុងដែលជាកន្លែងភៀសខ្លួនរបស់ជនជាតិវៀតណាមមានជនជាតិវៀតណាមមករស់នៅជាច្រើន ហើយមួយចំនួន បានចូលរួមហ្វឹកហាត់នៅក្នុងសាលារៀនវ៉ាងពូរបស់សុនយ៉ាត់សេនដើម្បីធ្វើជាយោធា នៅក្នុងឱកាសនេះងួនអេងគុកក៏បានចាត់តាំងសមាគមយុវជនវៀតណាមឡើងដូច្នេះបណ្ដារំដោះជាតិជាបឋមរបស់គេបានកើតឡើងហើយ។